ពូចុះប្រុសម៉ៅហោះប្រុសម៉ៅឥឡូវល្អល្អយល់មែនតែនហ្មងអាល្អពេលខ្លះសឹងថាអត់នឹកស្មានណាបងអូនមែនណាពូនិយាយមែនឆ្នាំមុនឆ្នាំមុន2ឆ្នាំមុនធ្លាប់ជេរវាកោកកោកអូហើយតែឃើញអាម៉ៅលេងអានិយាយមែនហ្មងអាអញគ្មានមើលណាទេអញដឹងអញមើលអាម៉ៅទេវ៉ានោះដឹងទៅអើយបានបាល់តើតាបាន បាល់នឹងទៅអើយតើបានតើបានទៅទៅនឹងជួបរបស់គេអាម៉ៅអាម៉ៅក៏ដោយការមុនបង្ហាញខ្លួនប្រហែល50ប្រគួតជាងសុទ្ធបាន3គ្រាប់ រដូវកាលនេះអាម៉ៅបាន10គ្រាប់ជាងហ្នឹងណាលេងទៅបានបានដូចជា15ប្រកួតហ្នឹងនៅឡាលីយ៉ាអាម៉ៅអញ្ចឹងបានថាអាម៉ៅឥឡូវនេះនឹងអាម៉ៅឆ្នាំមុនហ្នឹងខុសគ្នា180ដឺក្រេហ្មងធ្លាប់លឺពូជេអាម៉ៅឯងកោកកោកកោកកោកម៉ោង3ម៉ោង4នេះជេអាម៉ៅផ្អើលពេញឡាយតែឥឡូវឡើងជេវាប្រើពាក្យជេហ្នឹងវាទៅជាសរសើរវិញអញ្ចឹងបានថាមិនមែនថាពូជេវាជេអត់កណ្ដៅទេណាម៉ៅជេនេះគឺជេកែប្រែខ្លួនមកវាណា អាម៉ៅហ្នឹងក្រោយតែពីជេកែប្រែវាឲ្យវាអភិវឌ្ឍសមត្ថភាពគេល្អឯងគេល្អគេល្អឥឡូវអាម៉ៅជាមួយបេនស៊ីម៉ាដូចដើរញីឈ្មោលចឹងអាម៉ៅជាមួយនឹងអឺនេះណាមួយមួយមួយបេនស៊ីម៉ាណាហើយយូមិញបេនស៊ីម៉ាបាន2គ្រាប់ទៀតយូមិញបេនស៊ីម៉ាបេនស៊ីម៉ាដូចជាសុទ្ធបាន400 401គ្រាប់ហើយឲ្យរៀលម៉ាឌ្រីតបេនស៊ីម៉ាចឹងបានថា ពីរនាក់នេះអស់យយហើយបើសួរថាពូចុះមិនឲ្យហាសាត់ ហាសាតនឹងរៀលនៅត្រៀមលក់ចេញទេពូខ្សឹបប្រាប់ថាហាសាតនឹងរៀលនៅទៅត្រៀមលក់ចេញទេរៀលអស់ការអត់ធ្មត់ហើយមួយហាសាតហ្នឹងវាមិនដែរម៉ែណាទិញមក365ថ្ងៃមួយឆ្នាំរបួស189ថ្ងៃគិតមើល100លានអឺរ៉ូណាលោកតានិយាយទិញមកពី Chelsea កុងត្រា5ឆ្នាំណាមិនមែនថោទេណាហាសាតណាហើយស៊ូតែយកមកជួយអីខ្លះដោយរៀលអត់មានក្រៅតែពីចំណាយលុយរបស់ក្លឹបមើលរបួសមើលជំងឺបើប្រាក់ខែហើយគិតមើលមួយសប្តាហ៍30ម៉ឺនជាងអឺ មួយអាទិត្យបើកមួយអាទិត្យដាក់ចូលកងមួយអាទិត្យដាក់ចូលកងវាសួរបានលេងអត់អត់បានលេងទេបើ365ថ្ងៃរបួស189ថ្ងៃបាត់ឯហ្នឹងអញ្ចឹងវាអត់មានអីទេអញ្ចឹងបានថារៀលសម្រាប់ចិត្តថាលុក50សាចេញគឺជារឿងល្អបំផុតលុកចោះលុកចោះហើយអាមួយទៀតកីឡាករប្រេស៊ីលដែររេនីជេស៊ូដែលដាក់ជើងឲ្យប៊ុនស៊ីដកម៉ាន់ខ្ចីហ្នឹងក៏រៀលត្រៀមលុកចេញដែរក៏រៀលត្រៀមលុកចេញដូចគ្នាដែរ រៀលឥឡូវវាកាន់តែឡើងទៅឡើងទៅណាលោកពូមិនលោកតានិយាយរៀលឥឡូវគេឈរលេខ1នៅឡាលីហ្គាតែបាសេអត់ទេណាអូសាកាត្រាម៉ាត្រូវមើលច្បាស់ហើយអូសាកាអីអត់មាននិយាយរំអៀងទេណាអាពេជ្រក៏ចឹងដែរកៅសុពេជ្រណានឹងអត់អីប៉ានសេហារដ្ឋាណាពូមែនយូលេងបានវិញនៅមែនយូពងពងចាំពិនិត្យមើលសិនអាពូពងមើលការបាក់ឆែតរបស់ក្លឹបសិនថាអាចលេងបានវិញអត់នៅសប្តាហ៍នេះ ព្រោះដោយសារ Man U គឺ delay ពីប្រកួតហើយពជាពីប្រកួតហើយនឹងអាចមើលពូរ៉ូពេលកម្មអត់អីទេមិនកោឲ្យកាត់អេអានេះជេយើងជេមានឆន្ទៈជេកែប្រែវាវាល្អតែឥឡូវវាល្អហើយអញ្ចឹងយើងដូរគោដៅមិនមែនហើយល្អប៉ុណ្ណឹងពូឈប់ជេទេអត់ឈប់ទេតិចតែអាម៉ៅល្អប៉ុណ្ណឹងហើយពូឈប់ជេគឺអត់ទេនៅតែបន្តជេអញ្ចឹង ដូច Spurs ប៉ះ Liverpool ចឹងដូចអាសនចឹងតើសារតើសារវាឲ្យលេងល្អអាហ្នឹងគឺសរសើរមែនតើសារដល់វិចិត្រមែនតែឲ្យលេងអត់ល្អឯងខូចបាល់ច្រើនឯងបញ្ចប់ទៀតកើតជេឲ្យដូចគ្នាចឹងហើយប្រឹងប្រែងអាហ្នឹងនិយាយរឿងអាសនអញ្ចឹងយើងចាំតាមដានទីថាម៉ៅវិលេយ៉ាងម៉េចទៀតកុំឲ្យរដូវកាលនេះល្អទេរដូវកាលក្រោយធ្លាក់វិញអាហ្នឹងចប់មកហ្មង ូ Gareth Bale មកហើយ Gareth Bale មានមិន Gareth Bale ឆ្លង COVID Bale ឡើយគេលេងខ្វល់ឡើយមួយ Bale ឡើយគេលេងខ្វល់ឡើយប្រាក់ពលកម្មគេមួយសប្តាហ៍នឹងតែ50ម៉ឺនជាងហើយឬដាក់ឲ្យកងដាក់ចូលកងរបស់គេអាហ្នឹងលុយលុយលុយលុយលុយលុយបានទីពីពីពីក្លឹប Real Madrid ហើយមួយទៀត Bale ឡើយគេគេខ្លាយជាចង់ថាគេគេគេខ្លាយពីបាល់ទាត់ទៅកីឡាករ Covid នេះហើយហើយគេធ្លាប់ប្រាប់ហើយគេថាគេគឺជាកីឡាករ tennis ល្អបំផុតបាទនិយាយពីពីកីឡាករដែលលេង tennis នៅ Real Madrid អញ្ចឹងណា ចឹងគាត់ថា Bell ក៏អាចនឹងផ្លាស់ប្ដូរអាជីពពីពីបាល់ទាត់ទៅទៅ tennis វិញបាទគេចង់ទៅវាយកម្មវិធី US Open ឬក៏ Grand Open ជាមួយលីតារា tennis លំដាប់ពិភពលោកដូចជា Tiger Woods ដូចជាអីចឹងណាពួក Bell ប្រហែលជាគេមានបច្ចតាចឹងចឹងមកថាត្រូវត្រូវច្បាស់រឿងហ្នឹងកៅសុពេចអាបងអូអូអូសាកាដាណាម៉ាឥឡូវ Bell គេចង់ផ្លាស់ប្ដូរអាជីពហ្នឹងអឺពួកមើលទៅវាដូចវា easy ពេកគេថាលេងបាល់ទាត់យូរយូរទៅដូចថាគេ គេវាធុញពេករបែលមិនសូវបានលេងផងអីផងគេខ្ញុំដេកទៅស៊ីប្រាក់ខែទៅដេកស៊ីប្រាក់ត្រែទៅមួយអាទិត្យ50ម៉ឺនជាងមួយអាទិត្យ50ម៉ឺនជាងយោយោទៅពីអាទិត្យ1លានជាងដែរមិនចឹងអញ្ចឹងបែលខ្ជិលខ្វល់បែលហ្នឹងក៏ជីវិតហាយសូតដែរបាទគាត់មានរថយន្តទំនើបទំនើបគាត់មានយន្តហោះគាត់មាននាវាដល់ពេលអញ្ចឹងគាត់អត់មានខ្វល់ទេទោះបីជាគាត់បញ្ចប់អាជីវកម្មទៅក៏គាត់សល់រាប់លានហ្នឹងអឺគាត់ដឹងថាអាយុរបស់គាត់ពេលនេះប្រហែលជា អាចនឹងថាលេងបាល់ទាត់ប្រហែលជារយៈពេលខ្លីដែរដល់ពេលអញ្ចឹងគាត់គិតថាខ្ជិលអញ្ចឹងគាត់ប្រឹងវឹកហាត់ឲ្យកូនគោលវិញអូវាកូនគោលអធិស្ឋានឆ្លងវាទៅនេះហ្នឹងហើយកូនគោលវាកូនគោលបើនិយាយពីកីឡាដែលដែលថ្លៃគឺកូនវាកូនគោលហ្នឹងគាត់គាត់ថ្លៃទេណាក្មួយពូខេងថៃកវុតកីឡាវាកូនគោលបអាមេរិកវាយមកកម្មវិធី មកកម្មវិធីស៊ីថ្លៃណាហើយ Tiger Woods នេះគឺជាអតពលិកដែលរោប្រាក់កម្រៃបានច្រើនជាងគេឈោលេខ1ទៀត Tiger Woods Tiger Woods កីឡាវាយកូនគោលអា អាវាកូនគោលអឺរយៈចម្ងាយចិត្តចម្ងាយឆ្ងាយប្រហែលអនុភាប្រហែលអនុភាហ្នឹងអត់បានអានឹងថ្លៃអាវាកូនគោលហ្នឹងកីឡាហ្នឹងគឺកីឡាអត់មានហ្មងអាវាកូនគោលហ្នឹងជាកាយប្រភេទកីឡា សម្រាប់សិទ្ធិសិទ្ធិលេងហ្មងទិញមក12 happy មកបងចាប់ដៃគូគ្នាជាមួយអឹមបាចប់អត់ទេប្រហែលជាចរការចរចាប្រហែលជាមិនសម្រាប់ទេមើលទៅ អូសាកា ឥឡូវបើថាបើថាចង់បានអានឹងចាំមើលទីផ្សាររដូវកីឡាករគេបើកនៅរដូវក្តៅនឹងសិនចាំមើលឲ្យភ្នាក់ងារបរទេសពីចរចាទៅចុះមានអីបងចော့បើក្រុមនៅអេស្ប៉ាញធ្លាក់ជើងអស់ហើយអញ្ចឹងមានតែរៀលជាងគេដែលមិនខ្លាំងអើចុះមានអីទៀតដាក់កូនឯងគិតមើលក្តីគូគូប្រជែងអឺដូចដូចបាសេឥឡូវចប់ហើយមានអីនិយាយទៀតនិយាយទៅបើលឺបាសេដូចពូនិយាយចឹងថាវាសាមញ្ញសាមញ្ញវាអត់មានអីត្រូវភ្ញាក់ផ្អើលទេអញ្ចឹងវាអត់មានអីត្រូវប្រជែងជាមួយរៀលទេ សេវីយ៉ាក៏ទប់មិនជាប់វីឡារីលក៏ទប់មិនជាប់អាតេក៏ទប់មិនជាប់បាសេក៏ទប់មិនជាប់ចឹងមានអាទៀតអឺអញ្ចឹងពួកអត់ទាន់បានមើលបញ្ជីឈ្មោះកីឡាករកើតកូវីដរបស់រៀលម៉ាឌ្រីដនឹងប្រហែលអ្នកនេះបើតែដឹងក្នុងនោះមានបែលមានបែលមាន Marco Asensio បាទនៅក្នុងនឹងដែរអូខេហ្នឹងហើយអរគុណច្រើនយប់នេះពូមានតែប៉ុណ្្នឹងទេដោយសារពូមានធរៈបន្តិច ហើយស្អែកពូត្រូវមានកម្មវិធីឡើងទៅអឺ talk show ជាមួយអាហៃមួយ admin rock នៅក្នុងកម្មវិធី Gensberg talk show អញ្ចឹងប្រហែលជាត្រូវជួបគ្នាម៉ោង7ល្ងាចចឹងបងប្អូនគ្នាអាចដាក់ជាសំណួរឬក៏ចូលនៅក្នុងការចូល comment ណាព្រោះមានការចាប់រង្វាន់អញ្ចឹងគ្នាគ្នាយើងចាំពូជួយចាំពូជួយទឹកប្រាក់មាន50មាន100អីចាំរង្វាន់នៅក្នុងកម្មវិធីហ្នឹងអញ្ចឹងបើថាចង់បានរង្វាន់ comment មកថាពូជា fan របស់ពូអញ្ចឹងពូប្រាប់ឲ្យហើយ ចឹងពេលពូចាប់ពេលពូចុចអាហ្នឹងពូមើលឈ្មោះណាដែលពូស្គាល់ពូ stop យកមកអូខេស្អែកជួបគ្នានៅក្នុងកម្មវិធី Gain Sberg Talk Show